ជាទូទៅយើងគិតថាគេធ្វើឲ្យយើងបាក់ចិត្តរឿងនឹងធ្វើឲ្យយើងមួម៉ៅឧទាហរណ៍ថាយើងហៅចង់បាន10000ហើយវាបានតែ5000 6000អីចឹងយើងយើងមួម៉ៅហើយយើងយើងប្រាប់អ្នកនឹងឲ្យធ្វើអញ្ចេះស្រាប់អ្នកនឹងទៅធ្វើអញ្ចោះវិញយើងមួម៉ៅហ្នឹង ថាដោយសាររឿងខាងក្រៅហ្នឹងដោយសារគេហ្នឹងធ្វើឲ្យយើងកើតទុកអាហ្នឹងជាទូទៅបើបើនៅក្នុងធัวអឺអាមេរោគដែលនាំឲ្យកើតទុកហ្នឹងនៅខាងក្នុងខ្លួនយើងឯងឧទាហរណ៍ថាយើងធ្លាប់លក់ដាច់អឺដល់អញ្ចឹងចិត្តហ្នឹងវាជាប់ថាអញត្រូវទៅលក់ដាច់លក់ដាច់ប៉ុន្តែវាមិនមែនលក់ដាច់រហូតណាវាវាមានពេលលក់អត់សូវដាច់ អញ្ចឹងយើងទួមនាស់ជាមួយនឹងអាលក់អត់សូវដាច់ហ្នឹងយើងកើតទុកយើងអត់ព្រមទទួលស្គាល់ថាថាជីវិតហ្នឹងវាអញ្ចឹងវាមានពេលឡើងវាមានពេលចុះវាមានពេលគេធ្វើត្រូវតាមចិត្តយើងចង់វាមានអ្នកពេលដែលអ្នកនឹងអត់អត់អត់ចង់ធ្វើអញ្ចឹងសួរថាអើយើងមិនបាច់និយាយអីចឹងធ្វើមិនធ្វើទៅមែនទេព្រោះតើយើងរៀនពយល់ខ្លួនឯងថា ហ្នឹងហ่ะឥឡូវរឿងវាអញ្ចឹងហើយវាអាចថាអ្នកនឹងមិនយល់ការងារវាអាចថាអ្នកនឹងខ្ជិលវាអាចថាមកពីយើងបនយើងវាមិនគ្រប់អញ្ចឹងបានជា ការងារនឹងវាមិនសម្រេចយើងតើលើរៀនទទួលស្គាល់ការពិតបើមិនអញ្ចឹងយើងមួម៉ៅគ្រប់រឿងទាំងអស់ងាកទៅណាគឺយើងមួម៉ៅដែរពីព្រោះអាអាការ ជាប់ជំពាក់ខាងក្នុងចិត្តយើងនឹងការប្រកាន់ហ្នឹងណាថាត្រូវតែអញ្ចឹងបើមិនអញ្ចឹង ខ្ញុំអ្នកកើតទុកហើយឫសគល់នៃសេចក្តីទុកនឹងវានៅខាងក្នុងចឹងជាពុទ្ធជននឹងវាតែងតែមានណាការជាប់ជំពាក់ហួងហែងប៉ុន្តែគាត់ត្រូវតារៀនប្រាប់ចិត្តខ្លួនឯងថាអានឹង តែកាលណាយើងជាប់ស្អិតច្រើនពេលព្រាត់ពេលបែកកើតទុកក៏ច្រើនដែរចឹងយើងរៀនពន្យល់ខ្លួនឯងឲ្យមានសេចក្តីសន្តោសសន្តោសក្នុងន័យខ្មែរមានន័យថាយើងប្រោះប្រណីលើកលែងទោសសន្តោសក្នុងន័យធម៌គឺយើងរៀន ត្រេកអរនឹងសមត្ថភាពដែលយើងអាចរកបានអ្វីដែលយើងរកបាន ដោយសុចរិតដោយ ត្រឹមត្រូវ មិនទៅចំណែននិន្ទាមិនទៅប្រណាំងប្រជែងអីជាមួយអ្នកណាទេគេរកបាន យើងអមួយគេប៉ុនគេមាន យើងរកបានប៉ុណ្ណឹងប៉ុនខ្ញុំមានប៉ុណ្ណឹងហើយអឺយកអ្វីដែលខ្លួនមាននឹងធ្វើជាដើមទុនបន្តហើយធ្វើប៉ុនបន្ត ដូចជាយើងយកស្រូវពូជទៅព្រោះអញ្ចឹងចិញ្ចឹមម៉ែចិញ្ចឹមឪចែកសង្គ្រោះដល់អ្នកដតីយើងដាំពូជថ្មីបនចាស់យើងមានបានប៉ុណ្ណឹងហើយអឺបើអ្នកណាមានបនមកច្រើនគេសេពគប់ត្រូវគេមាន បញ្ញា គេរកស៊ីបានច្រើនហើយកុំភ្លេចយកយកទ្របធននឹងធ្វើជាពូជថ្មីចិញ្ចឹមម៉ែចិញ្ចឹមឪជួយ សង្គ្រោះអ្នកក្រីក្រពិបាកហើយស្ដាប់ធម៌ស្ដាប់អាអប់រំចិត្តឲ្យចិត្តត្រជាក់ចិត្តល្អបើមានទ្រពហើយមួម៉ៅក្តៅក្រហាយក៏អត់សុបាយអីដែរអញ្ចឹងតើឡើយរក្សាចិត្តផង បើយើងរកបានអឺមធ្យមវារៀងតឹងអាហ្នឹងក៏យើងត្រូវតែរៀនពយល់ខ្លួនឯងថាអឺខ្ញុំមានសមត្ថភាពខ្ញុំមានសម្ពាយប៉ុនប៉ុណ្ណឹងអឺ ចឹងខ្ញុំរីករាយនឹងអ្វីដែលខ្ញុំរកបានណាផឹងប្រេងទៅទៀតទៅប៉ុន្តែថាមិនកើតទុកមួម៉ៅក្តៅក្រហាយអឺប្រៀបធៀបអូ មិនគេល្អម៉េះខ្ញុំក៏យ៉ាប់ម៉េះអត់ទេអឺខ្ញុំមានសម្បត្តិបនខ្ញុំមានប៉ុណ្ណឹងអញ្ចឹងក៏អឺសบายចិត្តនឹងបំពេញបនតាមលទ្ធភាពរបស់យើងទៅអឺនឹងទើបយើងមិនសូវកើតទុកឯរៀន ទម្លាក់ទម្លាក់អាការប្រកាន់អឺដូចថាមួម៉ៅនឹងគេថាត្រូវតែធ្វើតាមខ្ញុំណាអានឹងទៅទម្លាក់អានឹងខ្លះអឺកំណត់ដឹងថាអ្វីអ្វីវាមិន អាចតាមចិត្តយើងចង់បានគ្រប់រឿងទេដោះស្រាយទៅអឺបដៅទៅណែនាំទៅហើយទៅមុខទៀតទៅអានឹងទើបយើងមិនសូវកើតទុកខ្លាំង យើងម្នាក់ម្នាក់ហ្នឹងវាមានថាចិត្តកំណាញ់ប្រកាន់ចង់បានតែមកខ្លួនឯងឬក៏គ្រួសារឯងហ្នឹងវាវាច្រើនណាសំឧបនិស្ស័យក្នុងធម៌លោកហៅមច្ឆរិយៈកំណាញ់ឬក៏ឧបាទានការប្រកាន់ហ្នឹងវាយូរហើយជាងវាច្រើន មានអ្នកខ្លះដែរដែលគេសំឧបនិស្ស័យចែករំលែកនៅក្នុងធម៌លោកហៅទានូបនិស្ស័យឧបនិស្ស័យនៃការផ្ដល់សេចក្តីសុខដល់អ្នកដទៃអញ្ចឹងគាត់មានរបស់មានទ្រពរោគបានមកនឹងអឺគាត់សន្សំចិត្តថាធ្វើម៉េចណាបានជួយ គេឲ្យបានធូរស្បើយពីសេចក្តីទុក្ខមក ជាអ្នកទូរគតបបាឬក៏អ្នកដែលមានជំងឺឈឺស្កាត់ចឹងជួយអឺយើងមើលទៅឃើញថាគាត់ឆោតគាត់ខំប្រឹងរមក ហើយឲ្យគេធូធូចឹងទៅប៉ុន្តែយើងយើងមិនមែនជាគាត់យើងអត់ដឹងទេថាគាត់ឃើញគេមានទុកស្ដានចិត្តករុណាចិត្តហ្នឹង កើតឡើងចង់ជួយសង្គ្រោះគេនឹងឲ្យបានធូរស្បើយពេលគេបានធូរស្បើយពីសេចក្តីទុក្ខគាត់គាត់សប្បាយចិត្តណាករុណាចិត្តអាណិតនឹងជាបនមួយពេលឃើញគេ រួច ពីទុក្ខហើយគាត់សប្បាយចិត្តរីករាយត្រេកអរនឹងជាបនមួយលោកហៅថាមុទិតាប៉ុន្តែទាំងពីរនឹងវាប្រឆាំងគ្នាអឺទានូបនិស័យការ ចែករំលែកសេចក្តីសុខជាមួយនឹងមច្ឆរិយៈគឺសេចក្តីកំណាញ់នឹងវាច្បាំងគ្នា ហើយបើមួយណាឈ្នះអានឹងអឺទាញចិត្តទាញគំនិតសកម្មភាពយើងទៅនឹងបើឧទាហរណ៍ថាកំណាញ់នឹងវាខ្លាំងអឺប្រមូលតាបងប្អូនឯងក៏ឆ្លោះគ្នាតាមិត្តភ័ក្តិខ្លួនឯងនឹងក៏ក្បត់គ្នាបានដែរអានឹងមច្ឆរិយៈសក្តីកំណាញ់ លូភ័ក្រច្រើន វាហួងហែងច្រើន វាប្រមូលធ្វើម៉េចឲ្យតែបានច្រើន ហើយកើតរឿងហ៎អឺបែកបាក់ឆ្លោះប្រកែកអឺប៉ណាំងប្រជែងឡើងតឡាការអីចឹងទៅហើយយកមកបណ្ណាក៏មិនគ្រប់ដែរពីព្រោះអឺលោភៈសេចក្តីប្រាថ្នាជាប់ចម្ពាក់នឹងដូចភ្លើងអញ្ចឹងវាអត់ចេះឆ្អែតនឹងអស់ហេបាទហ្នឹង តោះឡើយយើងយល់ថាទ្របនឹង យើងយកមកដើម្បីឲ្យបានសេចក្តីសុខក្នុងជីវិតជាបច្ចុប្បន្នក្រុមគ្រួសារប៉ុន្តែទ្របនឹងมันអាចយកទៅតាមខ្លួនបានទេច្រើនបណ្ណាក៏ដោយយកទៅមកកម៉ាសេនទៅក៏មិនរួចដែរអញ្ចឹងមានតែឆ្នៃទ្របនឹងឲ្យទៅជាកុសលធម៌ចេតនា ថ្នាក់ទៀនអញ្ចឹងអញ្ចឹងរបស់ទ្របខាងក្រៅคลายទៅជាទឹកចិត្តល្អទឹកចិត្តបនសង្គ្រោះខាងក្នុងយើងបានទឹកចិត្តនឹងយើងសប្បាយចិត្តដែរហើយនឹងដែលលោកហៅថា បននាំមកនៅសេចក្តីសុខនឹងសុខទាំងពេលបច្ចុប្បន្នទៅមុខទៀតនៅក្នុងធម៌សំដែងពីអានិសង្ឃនៃការធ្វើទៀនធ្វើឲ្យមានគេស្រឡាញ់គេចូលចិត្តគេរាប់អានច្រើនអឺ មានទ្រព្យសម្បត្តិរកស៊ីទទួលទានអីក៏ងាយដោយឧបនិស្ស័យនៃការធ្វើទាននឹងឯងចំណែកអ្នកកំណាញ់អឺស្មោចង់តែបានមកខ្លួនឯងនឹងវាបានពេលបច្ចុប្បន្ននឹងប៉ុន្តែมันបានដាំពូជថ្មី សម្រាប់ជាទ្របជាប់តាមខ្លួនទៅលោកខាងមុខគេ ស្លាប់ទៅអស់ហើយគេយកប្រពន្ធកូនគេយកទ្របសម្បត្តិចែកគ្នាអស់ទៅ មាន បានអីយក មកដាក់នឹងខ្លួនអញ្ចឹងតលែយកទ្របនឹងឆ្នៃជាជាទ្របទឹកសាបបានជាប្រយោជន៍ដល់មនុស្សម្នាអ្នកដតីបើយើងមានច្រើនហើយប៉ុន្តែយើងមិនបានចែករំលែកដូចជាទ្របទឹកប្រៃទឹកសមុទ្រចឹងគេមកផឹកអាស្រ័យមិនកើតទេវាប្រៃមានន័យថាអត់គេអត់បានប្រយោជន៍ពីទ្រព្យសម្បត្តិរបស់យើងហើយយើងក៏មិនបានយកអ្វីទៅតាមខ្លួនដែរ ចឹងអឺរៀនសន្សំនៅទានូបនិស័យឧបនិស្ស័យនៃការចែករំលែកសេចក្តីសុខអ្នកដទៃកាត់បន្ថយមច្ឆរិយៈសេចក្តីកំណាញ់គិតតែពីខ្លួនឯងយើងសប្បាយចិត្តទាំងក្នុងបច្ចុប្បន្នទៅមុខទៀតក៏យើងបានផលបានអានិសង្ឃពីពូជនៃការធ្វើទាននឹងដែរ thank you